លោកសែនប៊ុនធឿនឡាយសំទោសសម្ដេចតេជោហ៊ុនសែនដោយថាការផឹកស៊ីបបចាន់វាយកែវគឺជាការសម្ដែងក្រោយពីប្រតិកម្មពីសម្ដេចតេជោហ៊ុនសែននាយក រដ្ឋមន្ត្រី នៃកម្ពុជា ហើយ នៅល្ងាចថ្ងៃទី21ខែ8ឆ្នាំ2022នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងអគ្គបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេ បញ្ជាការដ្ឋានអង្គរៈបានធ្វើលិខិតគោរពជូនសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសុំលុបឈ្មោះលោកសានប៊ុនធឿននិងលោកហូតប៊ូហៅអធិរាជមហាសាច់ចេញ ពីក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទដោយសារពួកគេធ្វើឲ្យប៉ះពាល់កិត្តិយសអង្គភាពនិងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋនៅមក នៅយប់ថ្ងៃទី21ខែ8ឆ្នាំ2022 លោកសានប៊ុនធឿនចាំងវាងសាព័ត៌មាន SBT ស្នេហាជាតិបានឡាយសំទោសសម្ដេចនាយកហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជារួមនឹងក្រុមគ្រួសារដោយសូមអភ័យទោសពីសម្ដេចក្នុង នោះលោកសានប៊ុនធឿនបានទទួលស្គាល់និងដឹងគុណចំពោះជំនួយរបស់សម្ដេចនាយកមួយខែ500ដុល្លារលោកសានប៊ុនធឿនបានបញ្ជាក់ថាករណីដែលលោកផឹកស៊ីស្រវឹង វាយចានវាយកែវបោកលើតុនោះគឺជាការសម្ដែងទេ ព្រោះលោកចង់ល្បីខណៈភេករបស់លោកស្ងាត់ធ្លាក់ចំនួនអ្នកមើលទៅលោកសម្ដែងបែបនោះទៅលោកសានមន្ធឿនខ្ញុំមិននឹកស្មានថាការសម្ដែងនោះត្រូវសម្ដែងមើលឃើញសោះការឡាយសំទោសនិងទទួលស្គាល់កំហុសពីសំណាក់លោកសានមន្ធឿននៅពេលនេះ បន្ទាប់ពីសម្ដេចតេជោហ៊ុនសែនប្រតិកម្មថា ចរិតពីលរបស់សានប៊ុនធឿនប្រកាសជាមិនអាចកែប្រែបានឡើយដើម្បីជួយដល់សានប៊ុនធឿននិងប្រពន្ធកូនខ្ញុំនិងភរិយាបានជួយលុយដើម្បីសានប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្ដល់លុយជូនសានប៊ុនធឿន500ដុល្លារក្នុងមួយខែតាំងពីឆ្នាំ2018មកខ្ញុំ ធ្លាប់បានអប់រំសានប៊ុនធឿនកុំឲ្យផឹកស៊ីជេរបញ្ចោតែចរិតមនុស្សនេះកែមិនឡើងឡើយ។ ដើម្បីជៀសវាងនៅការយល់ច្រឡំណាមួយកើតឡើងថ្ងៃនេះខ្ញុំបានបញ្ជាឲ្យមេបញ្ជាការអង្គរៈស្នើសុំបណ្ដេញសានប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ពហើយនៅល្ងាចថ្ងៃទី21ខែ8ឆ្នាំ2022នាយឧត្តមសេនីយ៍ហ៊ីងប៊ុនហៀងអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការដ្ឋានអង្គរៈបានធ្វើលិខិតស្នើសុំ លុបឈ្មោះលោកសានមន្ទឿននិងលោកហូតប៊ូហៅអធិរាជមហាសាច់ចេញពីក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទសូមជម្រាបថាកន្លងមកលោកសានប៊ុនធឿនចាងវាងសារព័ត៌មានស្នេហាជាតិតែងតែ live Facebook ផឹកស៊ីជេគេឯងគ្មានប្រណីដៃជាច្រើនលើកច្រើនសារមកហើយ ដោយធ្លាប់ជេរប្រមាថមេ PM ខេត្តប្រសិទ្ធអនុរួចសុំទោសវិញ និងជេរអ្នកផ្សេងជាបន្តបន្ទាប់ថ្មីថ្មីនេះលោកបានជេរប្រមាថអ្នកអុកញ៉ាលេងនវត្រាចុងក្រោយនេះលោកផឹកស៊ីជេរប្រមាថនិងវាយបោកកែវ បងអួតតាម Facebook ទៀតទើបសម្ដេចតេជោមាន ប្រតិកម្មបែបនេះទៅ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ